ទីមួយនេះគឺឈ្មោះអឹមវឌ្ឍនាពិទូវឌ្ឍនាពិទូសួរថាខ្ញុំបាន ស្ដាប់ព្រះអង្គមានសន្និកាថាជីវិតគ្មានជាតិមុខមុន ជាតិក្រោយអ្វីទេ ហើយក៏គ្មាន អ្វីតាក់ទងជាមួយគ្នាដែរនឹងហើយអាត្មាដូចជាមិនបាននិយាយចឹងទេ តែជាស្ដាប់មិនតន់យល់នៅអ្វីដែលអាត្មាចង់និយាយខ្ញុំកណាបាន ស្ដាប់ព្រះអង្គមានសន្និកាថាជីវិតគ្មាន ជាតិមុន ជាតិក្រោយអ្វីទេហើយក៏គ្មានអ្វីតាក់ទងជាមួយគ្នាដែរខ្ញុំគិតថាឆ្ងល់ហើយឆ្ងល់ថាបើដូច្នេះតើព្រះសម្មាសម្ពុទ្ធបំពេញបារមីរាប់រយជាតិបានដូចម្ដេចមុននឹងលោកបានត្រាស់ដឹង ហើយ ប្រសិនបើគ្មាន ជាតិក្រោយតើមនុស្សយើងចាំបាច់ធ្វើដើម្បីអ្វីហើយក៏មិនបាច់ខ្លាចនឹងប្រព្រឹត្តអបាបដែរអំពើបាបដែរព្រោះអ្វីអ្វីនឹងត្រូវបញ្ចប់ ក្នុង ជាតិនេះសូមលោកម្ចាស់ជួយបកស្រាយចម្ងល់អឺរឿងនឹងត្រូវតែឆ្ងល់ចឹងហើយ ហើយក៏មិនមែនដោះស្រាយទៅអ្នកសួរពិតជាអស់ឆ្ងល់ដែរអញ្ចឹងណា ជាសំណូមពរថាឲ្យខ្ញុំកណាអាត្មាអឺអឺដោះស្រាយចម្ងល់ប៉ុន្តែមិនធានាថា ក្រោយពី ឆ្លើយហើយ អ្នកសួរអស់ឆ្ងល់នោះដែរនៅក្នុងគណិតវិទ្យាតែងតែមានបំណោះស្រាយមែនទេ ប៉ុន្តែមិនមែនការបកស្រាយរាល់គណិតវិទ្យាទាំងឡាយសិទ្ធិអ្នកស្ដាប់អាចយល់នោះទេវាអាស្រ័យទៅលើកម្រិតរបស់អ្នកតើអ្នកស្ថិតនៅក្នុងកម្រិតណា ក្នុងការយល់ដឹងនៅកម្រិតសំណួរក្នុងគណិតវិទ្យានោះដើម្បីយល់រឿងឆ្ងាយឆ្ងាយយល់រឿងជ្រៅជ្រៅឬក៏នៅក្នុងការវែងអនឡាញ ព្រះបរមគ្រូ បានបង្រៀនយើងឲ្យយើងគិតរឿងចិត្តចិត្តជាមុនសិនអឺជាស្រ័យដោយសារ ភ្លៀងធ្លាក់មកច្រាវប្រហែលជាមាន សម្លេងរំខានបាទភ្លៀងស្រុកហ្នឹង ធ្លាក់អត់ប្រាប់មុនទេត្រូវធ្លាក់ធ្លាក់ចឹង Mm-hmm. ហើយមែនតែនទៅរឿងជាតិមុខជាតិក្រោយនោះគឺជារឿងដែលពុទ្ធជនមិនគួរគិតវាចាត់ចូលនៅក្នុងអចិន្ត្រៃយៈមិនបានមិនគួរគិតថាមកពីគិតមិនក៏គិតវាមិនឃើញដែរដូចជានៅក្នុងផតេករតសោតព្រះនាមវិភាកសម្ដែងអំពីអតីតាធម្មា ជាធัวកន្លងហើយអនាគតាធម្មាជាធัวមិនតាន់មកដល់បច្ចុប្បន្នាធម្មា គឺជាធัวកំពុងប្រាកដហើយស្អីដែលវានៅ ក្នុងវិស័យរបស់បញ្ញាយើងនេះ មានតែមួយគត់អាទាំង3ហ្នឹងមានតែមួយគឺធัวបច្ចុប្បន្នព្រោះអី ព្រោះយើងវាអត់មានញៀនពិសេសវាអត់មានអតីតាំងសញ្ញាណដើម្បីឲ្យរលឹកណោអាជាតិមុនមុនមុនមុនរលឹកវាមិនឃើញណាអហើយយើងអត់មានអនាគតាំងសញ្ញាណមួយទៀតអាញៀនសម្រាប់ដឹងអាជាតិមុខមុខហ្នឹងវាអត់មានអញ្ចឹងយើងយកអាស្អីដែលអត់មាន ទៅ គិត ចំពោះរបស់ ដែលមានហ្នឹងគិតមិនក៏វានៅតែក្នុងគិតហ្នឹង ថ្មឧទាហរណ៍ចុះថាដូចយើងកើតមកអត់ភ្នែកហើយសម្រាប់គេអ្នកមានភ្នែកគេមើលឃើញគេមើលឃើញពណ៌នេះពណ៌នោះគេពណ៌នេះអូពណ៌ខៀវអូពណ៌ក្រហមឯងនឹងអត់ភ្នែកមើលជួយនិយាយឲ្យខ្ញុំយល់មកអាពណ៌ក្រហមហ្នឹងវាល្មិចតែតាមពិតយើងអត់ភ្នែកទេយើងមានតែតិចស្ដាប់ឮយើងអាចអាចដឹងថាគេនិយាយថាម៉េចប៉ុន្តែអាតួឃើញហ្នឹងអាតួឃើញយើងគ្មាន ដល់អញ្ចឹងទោះបីនិយាយល្មិចក៏មិនបាត់ឆ្ងល់ដែរយ៉ាងពួកយើងអត់មានប្រដាប់ឃើញដល់យើងអត់មានប្រដាប់ឃើញហើយយើងចង់យល់ថាតើការឃើញរបស់គេនោះមានន័យថាម៉េចអញ្ចឹងមួយជីវិតយើងនឹងទោះបីស្ដាប់អ្នកពរនីពីពណ៌ក្រហមខៀវលឿងទុងដៃនឹងទោះបីជាគេពរនីមិនដែរព្រោះយើងអត់ភ្នែកតាំងពីកំណើតឧទាហរណ៍អញ្ចឹងណា គឺយើងមិនអាចមិនអាចនៅតែមិនអាចក្រំតែយល់តាមការប៉ាន់ស្មានបានព្រោះអីព្រោះមនុស្សភាកច្រើនគេសិតតែមានភ្នែកអត់ភ្នែកតាអញឧទាហរណ៍អញ្ចឹងណានរណាក៏និយាយថាមានដែរអាពណ៌ហ្នឹងនរណាក៏និយាយដែរអញ្ចឹងវាគ្រាន់តែ build ជំនឿមួយនៅក្នុងហ្នឹងថាអើមានមានប៉ិនសួរថាយើងសម័យឃើញតែពណ៌យ៉ាងម៉េចយើងនៅតែអត់ដឹងអញ្ចឹង ហ្នឹងហើយសំបីប្រហែលព្រះកុមារកាសមហាកាសបៈលោកមានញាណពិសេសលោកអាចចូលឈានបានយើងដឹងហើយជាមហាសាវកធំទី3អឺនាពេលមួយហ្នឹងលោកចូលឈានហើយលោករំពឹងមើលរំពឹងមើលទៅសัตว์នឹងធ្វើកម្មនឹងទៅកោតណាសัตว์ប្រព្រឹត្តបែបនឹងបដិសន្ធិនៅឯណាពន្សួរតលោកមើលឃើញឃើញ ពួកលោកមានញៀនប៉ុណ្ណឹងហើយពពុទ្ធហាមទៀតមនាលកសបៈនេះមិនមែនជាការងាររបស់អ្នកទេអានឹងការងាររបស់តថាគតទេ អ្នកចូលទៅធ្វើកិច្ចការរបស់ អ្នកចុះអង្គុយមើលសัตว์លោកកើតស្លាប់ហ្នឹងអត់ប្រយោជន៍ទេតោះទៅពយលធัว ទៅពយល់ពីជីវិតបច្ចុប្បន្នរបស់មនុស្សថាត្រូវបដិបត្តិយ៉ាងម៉េចណ៎ព្រះអង្គឲ្យទៅធ្វើអាហ្នឹងឃើញទេហ្នឹងហើយអឺមនៅក្នុងរឿងជាតិមុខជាតិក្រោយនេះបើសិនជាសัตว์លោកយើងយល់ច្បាស់ឡើងមានសាសនាច្រើនហើយអញ្ចឹង មិនបាច់ឆ្ងល់ទេថាហេតុអីបានមានសាសនាច្រើនម្លេះនៅក្នុងโลกនេះណា religion ហ្នឹងយើងប្រែទៅសាសនាអាមិនចង់ប្រើទេណាពួកសាសនាវាមានន័យទលំទលាប៉ុន្តែប្រើអីវាលើសហ្នឹងឥឡូវហ្នឹងបើគេប្រែអញ្ចឹងហ่ะបើសិនជាជាជាការយល់អំពី ដំណើរកើតស្លាប់នឹងច្បាស់លាស់វាអត់មានសាសនាផ្សេងគ្នាទេ វាអត់មាន religion ផ្សេងគ្នាច្រើនរាប់សែនអញ្ចឹងទេ ព្រោះដំណើរជីវិតតែមួយហ្នឹងហើយជនជាតិអាមេរិកកាត់កាំងកាត់ស្លាប់របៀបណាជនជាតិខ្មែរក៏កាត់ស្លាប់របៀបហ្នឹងវិមានតចុតិបដិសន្ធិ ប្រវាំងតជាកំណត់តាមិនតែប៉ុណ្្នឹងរបៀបកាត់ស្លាប់របស់សត្វលោកអត់មានខុសគ្នាទេហ្នឹងហើយវាអត់មានខុសគ្នាទេប៉ុន្តែ ដោយសារមានជំនឿច្រើនណាស់ហ្នឹងគឺការបញ្ជាក់ថាសត្វលោកគ្មានយល់ពីការកើតស្លាប់ហ្នឹងទេបើយល់ច្បាស់អំពីបដិច្ចសមុបបាទហ្នឹងលែងមានជំនឿខុសគ្នាហើយលែងមានហ្មងប៉ុន្តែគេបំបត្តិវាអត់បាន ព្រោះវាអត់អាចបញ្យល់មនុស្សឲ្យយល់ច្បាស់បាន បានបំបត្តិមិនបានហ្នឹងដូចជំនឿក៏ជាសេរីភាពដែរសាសនាក៏ជាសេរីភាពដែរគេបំបត្តិមិនបានបំបត្តិមិនបានបើភ្នែកបញ្ញាវាអត់កើត ដល់ភ្នែកបញ្ញាវាអត់កើតទៅបំបត្តិកើតសង្គ្រាមហើយយើងរើសអើងវិញចេះវិញចុះអាស្អីអំណាចផ្ដាច់ការអត់មានឲ្យគេជឿនេះជឿនោះគេណាអញ្ចឹងมันបំបានបានមានតែមានតែធ្វើម៉េចឲ្យមានអ្នកថាមិនសូវលើ អូននោះប្រាប់កលែងសេរីអាត្មាហ្នឹងវាភ្លេចបាត់ទៅទៀតអ្នកផ្សេងឬសំឡេងយ៉ាងម៉េចដែរព្រោះមាន មានអ្នកឲ្យសញ្ញាមកថាអឺមិនសូវឮឮច្បាស់អូសាធុហ្នឹងហើយចឹងដែលជំនឿច្រើនណាស់ហ្នឹងជំនឿច្រើនណាស់រាប់រយបំបត្តិមិនបាន ពីណាក៏មិនបានបានដែរហ្នឹងណា ជាការបញ្ជាក់ថាសត្វលោកយល់មិនច្បាស់ពីការកើតស្លាប់នឹងទេ បើសត្វលោកយល់ច្បាស់ពីការកើតស្លាប់នឹងហើយលែងបែងចែកជំនឿហើយនឹងពូវាតែមួយ ច្បាប់កើតស្លាប់តែមួយ អត់មានព្រះផ្សេងគ្នាអត់មានច្បាប់ធម្មជាតិផ្សេងគ្នាផងអរិយសច្ចៈធម៌តែមួយអត់មានច្រើនទេអញ្ចឹងមកសំណួរវិញថាឮថ្មនិយាយថាជាតិមុខជាតិក្រោយគ្មានអីទេ ប្រហែលជាស្ដាប់ច្រឡំជាតិមុនមាន ជាតិក្រោយមានប៉ុន្តែសត្វលោកកើតជាតិមុនគ្មានសត្វលោកកើតជាតិក្រោយគ្មានមិននិយាយចេះតែជាតិមានតែតួសត្វលោកវាគ្មាន គ្មាននឹងគ្មានសត្វលោកទេមិនមិនមានជាតិទេពីព្រោះជាតិគឺជាតួសច្ចៈធម៌វាមាន ធម្មតាអញ្ចឹងឃើញទេអានឹងជាកលឹះ កលឹះយើងស្ដាប់មិនទាន់ណាហើយមានទុនទៅយល់អានឹងបាន គឺតលយើង មាន background អភិធម្មមានអឺមូលដ្ឋានណាមេរៀនមូលដ្ឋានអភិធម្មដូចថ្មនិយាយអញ្ចឹងថាគណិតវិទ្យាជ្រៅជ្រៅទៅបំណក់ស្រ័យសិតតែមានប៉ុន្តែបកស្រាយមកយើងយល់ឬមិនយល់វាអាស្រ័យទៅលើសមត្ថភាពរបស់យើងឥឡូវយើងមិនចាំបាច់ និយាយដល់ជាតិក្រោយឯងយល់ជាតិនឹងសិនបើយល់ជាតិនឹងមិនបាន ទេជាតិមុខក៏មិនយល់ជាតិក្រោយក៏មិនយល់ជាតិមុនក៏មិនយល់ជាតិក្រោយក៏មិនយល់យើងចូលទៅសិក្សាអំពីពាក្យថាធัวកើតពីបច្ច័យឬក៏សិក្សាអំពីពាក្យថាអនត្តា ដែល មិនមែនជា ខ្លួនមិនមែនជាសัตว์មិនមែនជាននេះមិនមែនជាននោះ នៅក្នុងតួសំណុំរូបរាងកាយនេះហែកទៅវាមាន តែបញ្ញខណ្ឌទេនឹងសានសជាអត់មាន នៅក្នុងបញ្ញខណ្ឌនេះទេ គិតអានឹងយល់នៅបើគិតអានឹងយល់អានោះក៏យល់ដែរនឹងអ្នកមកតួហ្នឹងដែលប៉ះបានឃើញបាន ធំក្លិនបានហ្នឹងអានឹងរូបមិនសានសជាទៀតរូបហើយរូបហ្នឹងមានទូទៅអាកាំងក៏មានអូស្ត្រាលីក៏មានខ្មែរក៏មានរូបហ្នឹង អត់មានអសាធារណៈសម្រាប់នរណាទេរូបដូចគ្នា រូបខណ្ឌដូចគ្នា បើមិនជឿអញ្ច្រាំឲ្យមាត់ឲ្យយកទៅច្បល់ចូលគ្នាបំតែមួយនឹងយកមនុស្សស្លាប់ជនជាតិអាកាំងក៏ដោយជនជាតិខ្មែរក៏ដោយជនជាតិវៀតណាមក៏ដោយយកទៅច្រាំឲ្យមាត់ដូចគ្នាឲ្យមកសន្មតអាកាំងនៅណាខ្មែរនៅណាយួននៅណាវាដូចតែគ្នាទេដេកទឹកភ្លឹងខ្យល់ដូចតែគ្នាទេឃើញទេ ចឹងខណ្ឌមានតែសត្វលោកមិនមានតួខ្លួននៅនេះតួខ្លួននៅនោះមិនមានចឹងបានជានៅក្នុងសច្ចធម៌នៅក្នុងអរិយសច្ចៈទី1ព្រះអង្គត្រាស់ថាជាតិបតុក្ខាណាជាតិជាទុកមិនមែនសត្វលោកជាទុកទេហើយក៏មិនមែនសត្វលោកកើតដែរបញ្ចខណ្ឌកើតឃើញអត់ ប្រែក្នុងហ្នឹងលោកប្រែឲ្យយល់តែហ្មងលោកប្រែថាជាតេបេតុកខាជាតិគឺកិរិយាកើតឡើងនៃខណ្ឌគឺជាទុកឃើញទេអញ្ចឹងជាតិហ្នឹងមិនមែនសានសជាកើតទេគឺបញ្ញខណ្ឌកើតមិនមែនពីទូកើតទេ គឺបញ្ញខណ្ឌកើតប៉ុន្តែបញ្ញខណ្ឌកើតមកហើយមិនដឹងហៅថាម៉េចគេដាក់ឈ្មោះឲ្យមួយទៅពីទូប៉ុន្តែតាមពិតមិនមែនពីទូទេ គឺខណ្ឌរូបវេទនាសញ្ញាសង្ខារវិញ្ញាណវាកើតកើតមកសំណុំអញ្ចឹងទៅ កើតមកដុំអញ្ចឹងទៅដល់កើតមកកុំឲ្យច្រឡំគ្នាដាក់ឈ្មោះទៅសាមសជាទៅដាក់ឈ្មោះពីទូទៅហើយដល់ពេលយើងយើងជាប់ជាមួយនឹងពីទូជាប់មួយសាមសជាមែនតែនអារបស់មែនគឺខណ្ឌអារបស់คล้ายคล้ายគឺពីទូអ្នកសួរហ្នឹងคล้ายคล้ายទេ សាមសជានេះក៏คล้ายคล้ายដែរហើយដល់កិលេសយើង វាទៅចាប់ប្រកាន់ចាប់ប្រកាន់មួយអីចាប់ប្រកាន់មួយឈ្មោះឧទាហរណ៍គេជេរយើងចាជេរដាក់ចំឈ្មោះសាមសជាអញ្ចឹងអាការតណ្ហាយើងទៅជាប់ហ្នឹងទៅខឹងហើយ ហើយតាមពិតសន្តិជាតិរបស់តទេអត់មានអីទេរបស់មានពិតគឺបញ្ញខណ្ឌគេណាជាតិបេតុខាជាតិគឺការកើតឡើងនៃខណ្ឌជាទុកអមេបើមានជាតិថាវាមានកម្មជាបច្ច័យឲ្យកើតជាតិឃើញទេប្រវត្តិបច្ចយាជាតិប្រវៈហ្នឹងគឺកម្មភពជាកម្មពីអង្កលមិនកម្មពីអតីតជាតិឃើញទេបើអត់មានកម្មពីអតីតជាតិធ្វើម៉េចឲ្យមានជាតិឥឡូវនេះ កើតឡើងប៉ុន្តែទូស្អីដែលជំរុញនោះមិនមែនពីទូវិជាតិមុនជំរុញឲ្យ ពីទូឥឡូវនេះកើតទេ គឺកម្មពីអតីតញ៉ាំងឲ្យខណ្ឌឥឡូវនេះកើតពិបាកកខណ្ឌឥឡូវនេះកើតហ្នឹងហើយជាតិមុនក៏យើងមិនមែនឈ្មោះពីទូអញ្ចឹងដែរមិនដឹងឈ្មោះអីទេមែនទេស្អីតែគេដាក់ដែរហ្នឹងប៉ិនខណ្ឌដែលខុសគ្នាទេខណ្ឌជាតិមុនខណ្ឌជាតិនេះ ខណ្ឌជាតិក្រោយទៀតនៅតែបញ្ញខណ្ឌដែរមិនដែលឡើងទៅខណ្ឌ6មិនដែលឡើងទៅខណ្ឌ7អត់ទេនៅក្នុងបញ្ចវោការភពនឹងខណ្ឌ15ហ្នឹងតែប៉ុណ្ណាអញ្ចឹងខណ្ឌជាបច្ច័យឲ្យខណ្ឌកើតមិនមែនពីទូជាបច្ច័យឲ្យពីទូមួយទៀតកើតមិនមែនទេក្នុងន័យអញ្ចឹងណាអជារាគឺកិរិយា ចាស់ក្រំគ្រានៃខណ្ឌ ណាកន្លែងហ្នឹងលោកថាចាស់ប៉ិនមិនមែនសានទៅជាចាស់មិនមែនពីទូចាស់ទេគឺខណ្ឌចាស់កំណោរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងវាចាស់វាត្រុតត្រោមវាក្រំគ្រាវាអន់ថយទៅអព្យាធិបតុកខោនឹងជំងឺដំកាត់ទាំងឡាយដែលវាចោមរោមខណ្ឌហ្នឹងជាទុកដែរ តែមិនជំងឺជំងឺរបស់ខណ្ឌតាជំងឺរបស់រូបតាជំងឺរបស់វេទនាសញ្ញាសង្ខារវិញ្ញាណតាតែយើងវាចាប់ប្រកាន់ថាអញឈឺគណអាហ្នឹងដែលមិនពិតយល់អាហ្នឹងច្បាស់អត់អដល់មរណៈមរណៈមរណៈមរណំបតុខੰងឯណាមរណៈ គឺកិរិយាបែកធ្លាយនៃមរណៈគឺកិរិយាបែកធ្លាយនៃខណ្ឌទៀតមិនមែនសន្តិជាស្លាប់មិនមែនអឺនរណាស្លាប់ទេគឺខណ្ឌហ្នឹងវាបែកធ្លាយ អញ្ចឹងអាត្មាក៏នៅបង្រួញពីការគិតជាតិមុខជាក្រោយហ្នឹងមកមកពយល់ចេះថានិយាយតាមសច្ចធម៌มันមានអ្នកណាចាស់ឈឺស្លាប់ទេហ្នឹងយើងមិនបាច់និយាយកើតស្លាប់ទេណាมันមានអ្នកណាអ្នកចាស់អ្នកឈឺអ្នកស្លាប់ទេ គឺខណ្ឌចាស់ខណ្ឌឈឺខណ្ឌស្លាប់ណានិយាយដោយបរមត្ថដូចគ្នានឹងជាតិកំណើតចឹងថាมันមានសัตว์លោកណាកើតសัตว์លោកណាស្លាប់ទេ គឺមានតែជាតិកើត ជាតិរលត់បន្តគ្នាតាមសន្តានរបស់កម្មប៉ុណ្ណឹងហ្នឹងហើយដូច្នេះនេះវាពាក់ព័ន្ធនឹងការសិក្សាបន្ថែមទៀតណា អឺវាមិនមែនជារឿងងាយងាយដែលយើងអាចយល់បានទេដើម្បីយើងនិយាយជាតិមកជាតិក្រោយជាតិមកជាតិក្រោយបើយល់ចាំសម្លេចសម្ដីថ្មហ្មងទៀតថាបើមនុស្សក្នុងពិភពលោកនេះយល់ពីដំណើរនៃការកើតស្លាប់នឹងច្បាស់ហើយនោះណាវាលែងមានជំនឿខុសគ្នាហើយវាលែងឆ្លុះគ្នារឿងសាសនាហើយព្រោះរបស់ពិតវាមាន តែមួយគត់យល់ដូចគ្នាលែងឆ្លុះគ្នាប៉ុន្តែយល់ដូចគ្នាទៅកើតទេថាអត់ទេបើបញ្ញាទល់នឹងសភាវៈនឹងវាអត់កើតទេ វានៅជាប់តែក្នុងបញ្ញត្តិដោយទិដ្ឋិទេមិនអាចទេ យើងមិនអាចទៅបង្ខំមនុស្សឲ្យយល់ដូចគ្នាបានទេហ្នឹងហើយដូច្នេះសរុបមកវិញថាជាតិមុនមានជាតិក្រោយមានក៏ប៉ុន្តែមិនមានដោយទិដ្ឋិយើងគិតទេហ្នឹងហើយយើងអាចនិយាយបាន ថា កាលពីក្មេងខ្ញុំរស់បែបនេះបែបនេះអាហ្នឹងក៏ខ្ញុំឥឡូវនេះក៏ខ្ញុំអនាគតខ្ញុំនឹងទៅនេះទៅនោះអាហ្នឹងសន្មតទេ ពិនធាតពិតយើងពីថ្ងៃម្សិលមិញនោះបាត់ទៅហើយអត់មានយើងមកដល់ថ្ងៃនេះទេ យើងនៅពេលឥឡូវនេះក៏មិនរស់ទៅដល់ថ្ងៃស្អែកទៀតដែរទោះបីជីវិតនៅ មានទៀតគឺជាជីវិត ថ្មីកើតឡើងព្រោះបាយទឹកថ្មីបាយទឹកថ្ងៃនេះវាទៅចិញ្ចឹមសារពាង្គកាយថ្ងៃនេះវាចេញទៅមុតលមុអស់ហើយរីឯជីវិតអាទិត្យក្រោយជីវិតខែក្រោយគឺជាជីវិតថ្មីអានេះមិនបាច់និយាយដល់ងាប់ទេ ជីវិតកាលយើងនៅអាយុ4 10ឆ្នាំទួសាច់ឈាមកាលនោះអស់អាលីងហើយដូរអស់អាលីងហើយគ្រាន់តែទួសាច់ឈាមក៏ដូរអស់ដែរណាតួឈាមក្នុងរាង កាយយើងនឹងដូរអស់ហើយគ្មាននៅទេណាវាលុតអស់ហើយចឹងមិនបាននៅដល់រហងៃនេះអានឹងយើងថានៅដល់ប៉ុន្តែពិតបាយទឹកថ្មីវាផលិតថ្មីរហូតតាប៉ុណ្ណឹងយើងគិតមិនយល់ផងចូលតម្រាំទៅជាតិក្រោយឃើញទេចឹងមុននឹងគិតទៅរឿងឆ្ងាយ ត្រូវផ្ដោតរឿងអីដែលនៅ ក្នុងវិស័យអញ្ចឹងបានថ្ងៃមុនអាផុសមួយដាក់ចំណងជើងថាដណ្ដើម ព្រះគ្នាណាណាទាំងមូស្លីមទាំងគ្រីស្ទៀនកំពុងតាបំផុសបំផុលពាក្យថាអឺសំបីពពុទ្ធក៏គ្រប់គ្រងថានឹងមានព្រះអរិយមេត្រីដែល full of compassion love អីចឹងហើយនោះហើយគឺជាព្រះរបស់គេ អាត្មាគ្មានទៅស្ដាយពីណាបានសិអាមេត្រីទេអត់មានទេហ្នឹងបើពួកគេដឹងច្បាស់ថាពពុទ្ធមកត្រាស់អីហ្នឹងគេលេងដណ្ដើមអាហ្នឹងហើយប៉ុន្តែនៅដណ្ដើមឈ្មោះហ្នឹងមានន័យថាមិនយល់ទេញ៉េហើយបើយើងយល់ច្បាស់សច្ចធម៌ក៏មិនដេកទន្ទឹងរង់ចាំព្រះសិអាដែរទោះបីយើងសិក្សាមកថាពពុទ្ធនឹងមានអនាគត រាប់អាសង្ខ័យឆ្នាំទៀតបើតាមកបកថានិយាយថាទលផែនដីនឹងរៀបដូចថាសនោះរាប់ឆ្នាំមិនបានទេបានសិអាមេត្រីកើតសួរថាដេកសង្ឃឹមល្មិចហើយជួសិអាមេត្រីមកត្រាស់នេះយកស្អីមកត្រាស់មិនសច្ចៈធរដដែលហើយយកសច្ចៈធរនឹងនៅណានៅណាដដែលនឹងមេគាដែលប្រពុតបរិញ្ញាហងៃមានបាត់ណារបស់មានស្រាប់មិនយកផងចាំដេកហ្នឹងហើយ ចឹងអាត្មាមិនគិតថាឆ្លើយប៉ុណ្ណឹងយល់ទេបើមិនរៀនតើរៀនរៀននឹងឈប់ឆ្ងល់ហ្នឹងហើយជាតិមានជាតិមុខក៏មានជាតិមុនក៏មានជាតិក្រោយក៏មានដែរនេះឯងជាសង្សារវដ្តប៉ុន្តែវាមិនមែនមាន ក្នុងលក្ខណៈដូចយើងចាប់ប្រកាន់ទេណាយើងប្រកាន់ហ្នឹងហើយដែលនាំឲ្យកើតទុកនោះ ដែលនាំឲ្យមានជំនឿច្រើនបន់ស្រន់ចុះឡើងហ្នឹងដោយសារតែការចាប់ប្រកាន់នឹងឯង